លោកកំពុងស្វាស្វែងគ្រប់វិធីទប់ស្កាត់ជំងឺមិនដឹងថាឈ្មោះឬក៏ញីបង្កើតវ៉ាក់សាំងក៏ដូចជាថ្នាំបង្ការមួយចំនួនបានជាដូចពីជំងឺកូវីដ -19 យើងទាំងអស់គ្នាគួរតែខំបង្ការទប់ស្កាត់ឲ្យបាននៅអារោគកូវីដ -19 តែគ្មានអ្នកឆ្លងពីច្បាស់ជាសូនសង្ខាយើងត្រូវតែឈ្នះមិនដូចជាចាញ់ឡើយណាអាមានរោគទាំងដៃតែត្រូវតែសូនសង្ខា Let's start the music សោកាជំនួយក៏គិតមុនយល់អំពលអស់ពេញខ្លួនប្រាណលោកចាងឡងបាយជួបជុំដូចធ្មប់នៅលើបងកងពេលនឹងបែជាសៅមកដេញតងធ្លាក់លឹកនៅដីជំងឺដល់កាចសាហាវគេហៅវាថាកូវីដនៅជិតគ្នាគឺមិនបាន ញីឆ្លងតាមការចាប់កាន់ខ្ញុំសងវីរុនេះណាំងព្រមផ្ដាំងកើតមកធ្វើអ្វីគ្រាស្រីដែលខ្ញុំធ្លាប់ស្នេហ៍មិនទាំងធ្លាប់តែជួបជុំប្រគំអឹកស៊ីសាប់បាយខាងកាយរាល់ពេលសំរាមពេលនឹងពួកយើងត្រូវផ្អាកសម្រាប់លែងហ៊ានជួបជុំចង់យកនឹកឃើញដងដង សៅមងឯកាខ្លាំងណាស់កម្មក្រាជួបរឿងបែបនេះពីលោកកំពុងជួបទឹកមានម្នាក់ទឹកមកក្រៀមក្រំខ្ញុំលើកដៃឡើងប្រណមសូមព្រះជួយថែរក្សាសងគ្រោះលោកការួយសោឲ្យរួចពីការឃ្លីឃ្លានប្រទេសជាតិបានសប្បាយ ដូចផុតពីភាពអន្តរាយសុំសប្បាយគ្រប់គ្រប់គ្នាពិភពលោកកំពុងស្វាស្វែងគ្រប់វិធីទប់ស្កាត់ជំងឺមិនដឹងថាឈ្មោះឬក៏ញីបង្កើតវ៉ាក់សាំងក៏ដូចជាថ្នាំបង្ការមួយចំនួនបានជាដូចពីជំងឺកូវីដ -19 យើងទាំងអស់គ្នាគួរតែខំបង្ការ ស្កាត់ឲ្យបាននៅអារោគកូវីដ -19 តែគ្មានអ្នកឆ្លងពីច្បាស់ជាសូនសង្ខាយើងត្រូវតែឈ្នះមិនទៅចចាញ់ឡើយណាអាមានរោគទាំងដៃតែគិតតែសូនសង្ខាយើព្រោះសូនសង្ខាឯងតាមមកខ្លាញ់គេមកឯងនេះយ៉ាមុនពេលចាប់កាន់វេមួយអ្នកត្រូវតែបាញ់អាកុលក្រោយពេលចាប់កាន់វេមួយអ្នកត្រូវតែបាញ់អា មួយនឹងត្រូវតែបាញ់អើគង់ក្រោយពេលឆាប់កាន់វ័យមួយនឹងត្រូវតែបាញ់អើគង់មុនពេលចាប់កាន់វ័យមួយនឹងត្រូវតែបាញ់អើគង់ក្រោយពេលចាប់កាន់វ័យមួយនឹងត្រូវតែបាញ់គង់ Let's start the music តែបាញ់អើគង់ក្រោយពេលចាប់កាន់វ័យ គឺសែនវាលវល់សោកាជំនួយក៏គិតមុនយល់អំពលអស់ពេញខ្លួនប្រាណនឹងចាងខ្លងបាយជួបជុំដូចធ្មងនៅលើបងកងពេលនឹងបែរជាសៅមកមិនតងធ្លាក់ទឹកនៅដីជំងឺដល់កាចសាហាវគេហៅវាថាកូវីដ គ្នាគឺមិនបាននេះឆ្លងតាមការចាប់កាន់ខ្ញុំសោកវីរុនេះណាំងព្រមផ្ដាំងកើតមកធ្វើអ្វីរាជស្រីដែលខ្ញុំធ្លាប់ស្នេហ៍មិនទាំងធ្លាប់តែជួបជុំប្រគំផឹកស៊ីសັດបាយខាងខាយរាល់ពេលសំរាមពេលនឹងពួកយើងត្រូវផ្អានសម្រាប់លែងហ៊ានជួបជុំចង់យកនឹកឃើញដងដង សៅមកឯកាខ្លាំងណាស់កម្មក្រាជួបរឿងបែបនេះពីលោកកំពុងជួបទឹកមានម្នាក់ទឹកមកក្រៀមក្រំខ្ញុំលើកដៃឡើងប្រណមសូមព្រះជួយថែរក្សាសងគ្រោះលោកការួយសោឲ្យរួចពីការឃ្លីឃ្លានប្រទេសជាតិបានសប្បាយ ឃើញអំពីភាពអន្តរាយសុំសប្បាយគ្រប់គ្រប់គ្នា ស្ដោះស្វាយគ្រប់វិធីទប់ស្កាត់ជំងឺមិនដឹងថាឈ្មោះឬក៏ញីបង្កើតវ៉ាក់សាំងក៏ដូចជាថ្នាំបង្ការមួយចំនួន បានជាដូចពីជំងឺកូវីដ -19 យើងទាំងអស់គ្នាគួរតែខំបង្ការទប់ស្កាត់ឲ្យបាននៅអារោគកូវីដ -19 តែគ្មានអ្នកឆ្លងពីច្បាស់ជាសូនសង្ខាយើងត្រូវតែឈ្នះមិនដូចជាចាញ់ឡើយណាអាមានរោគចម្លែកតែត្រូវតែសូនសង្ខាយើត្រូវតែសូនសង្ខាឯង ទី1អ្នកត្រូវតែបាញ់អាកងមិនពេលចាប់កាន់រីមួយអ្នកត្រូវតែបាញ់អាកងក្រោយពេលចាប់កាន់រីមួយអ្នកត្រូវតែបាញ់អាកងក្រោយពេលចាប់កាន់រីមួយអ្នក